អសិក្ខាបទទី2ហ្នឹងពពុទ្ធថារសាធัวធរសាយើងប៉ិនធាតពិតណាញាតិញោមយើងចេះតែមេត្តាគេអត់បាន ដោយសារអី ដោយសារគិតថាយើង អ្នកផ្ដល់សេចក្តីសុខឲ្យអ្នកដទៃធាតពិតអត់ទេមនុស្សដែលអាចផ្ដល់សេចក្តីសុខពិតដល់អ្នកដទៃបានណាទល់តែក្នុងខ្លួននឹងមានសេចក្តីសុខពិតដែរ គឺសុខជាមួយនឹងអំពើល្អនឹងតែម្ដងចង់ផ្ដល់ការពិតដល់អ្នកដទៃអញ្ចឹងដែរមនុស្សមានការពិតនៅក្នុងខ្លួនឯងបើមនុស្សនិយាយដើម្បីផ្គប់គុណគេវាខុសពីការពិតធ្វើឲ្យតែគេសប្បាយចិត្តគង់តែភ្លេចពាក្យខ្លួនឯងថ្ងៃនឹងនិយាយចឹងថ្ងៃក្រោយនិយាយផ្សេងណាអញ្ចឹងបាននៅ Lowell មានម្នាក់គាត់ក្មេងពីមុនគាត់គ្រីស្ទៀនចូលឆើចតាំងពីក្មេងគាត់ទៅមកសារភាពប្រាប់អាត្មា គាត់ថា your words at touch we will touch my heart your word touch my heart because it comes from your real heart អានឹងពាក្យគាត់អញ្ចឹងណាមិនដឹងមែនមែនអាត្មានិយាយតាមគាត់ហ្នឹងហើយហើយគាត់សនោមពោថាឲ្យអាត្មាបន្តទៅទៀតឲ្យជួយមនុស្សក្នុងពិភពលោកអាត្មាថាធំធេងពេកហើយ ហ្នឹងអឺគាត់ថាទៅបតែពេលនេះទៅបគាត់ដឹងថាព្រះពុទ្ធនឹងគឺជាអវ័យហើយអាចង់បានចង់បានមនុស្សអញ្ចឹងអញ្ចឹងញាតិញោមមនុស្សអញ្ចឹងខ្លាំងជាងយាយយាយធ្លាប់មកវត្តឆ្ងាយអពីព្រោះអីពីព្រោះគាត់អាចពន្យល់គេបានមកដោយយល់គាត់និយាយតែចុងក្រោយគាត់ប្រាប់ថា ពីមុនម្ដាយគាត់ចេះតែខឹងគាត់នាំគាត់មកវត្តក៏អត់មកពួកគាត់គាត់ចូលចិត្តខាងណោតែឥឡូវនេះដល់តែគាត់មកគាត់មកផ្សេងពីម៉ែគាត់ម៉ែគាត់មកទៅសូត្រធัวទេកងេកងុយនៅកងេកងុយដដែលតែគាត់គាត់ get the real happiness in mind ដែលគាត់ថាគាត់មាន everything គាត់មាន ប្តីផ្ដល់ឲ្យ ប្តីគាត់ជនជាតិចិនហើយចង់បានអីបានហ្នឹងតែរោគភីសពិតប្រកបអត់ឃើញក្រោយពេលដែលស្ដាប់ខ្មែរចំនួនប្រហែល5ខែឥឡូវគាត់ចេះព្រមគាត់ចេះគ្រប់មិនមែនបង្ខំខ្លួនឯងទេគាត់យល់ថាផ្លូវហ្នឹងវាត្រូវតែអញ្ចឹងតើបគាត់ចង់ឲ្យអ្នកដតីបានស្ដាប់ផងឲ្យស្គាល់ពពុទ្ធជាអ្វីផង ហើយអ្វីដែលគាត់ឃើញថាខុសគ្នាគាត់នឹងម្ដាយគាត់ខុសគ្នាគាត់ឃើញតម្លៃពពុទ្ធពិត តែម្ដាយគាត់មិនឃើញដោយគាត់ទេ គឺទុកព្រះអង្គដូចជាអ្នក ទី1ដែលជប់ទៅថ្វាយគុំសុំសុខតែគាត់អត់មានមកថ្វាយបង្គំពពុតសុំសុខទេ តែសេចក្តីសុខគាត់កើតតាមវិជ្ជាដែលគាត់ទទួលបានយល់ទេយល់ទេហ្នឹងអាសំនួរបន្តិចទេប៉ុន្តែចេះតែបែកអាហ្នឹងគេហៅថាបែកធัว នឹងនិយាយមិនតាន់គ្រប់ទាំង5ហ្នឹងបានត្រឹមតែ2អឺសំណួរទី3ធ្វើបុណ្យជាមួយព្រះសង្ឃដែលមានសិលល្អនិងព្រះសង្ឃដែលមានសិលមិនសូវល្អតើមួយណា បានបុណ្យជាងសំណួរនឹងចម្លើយដឹងហើយធ្វើដោយចិត្តជ្រះថ្លាដូចគ្នា បើយើងប្រៀបធៀបទៅនឹងការសិក្សាវិញគ្រូល្អសិស្សពូកែគ្រូមិនសូវពូកែសិស្សខ្សោយតើពិតទេចេះលើកឧទាហរណ៍ហើយហ្នឹងហ្នឹងនឹងយល់អញ្ចឹងណាមិនឆ្លើយក៏ដូចជាឆ្លើយឲ្យសំណួរហ្នឹងឆ្លើយខ្លួនឯង4តើលោកគ្រូមានវិធីអ្វីបង្រៀនពុទ្ធបរិស័ទដែលចង់ធ្វើបុណ្យជាមួយព្រះសង្ឃមិនបរិសុទ្ធ អឺឲ្យដូចបរិសុទ្ធសំខាន់ពេលដែលកំពុងធ្វើបុណ្យនោះនឹងឃើញរឿង ប្រសង់មិនបរិសុទ្ធនឹកឃើញរឿងប្រសង់មិនបរិសុទ្ធញាតិញោមញាតិញោមនៅក្នុងបុណ្យអីក៏ដោយ សម្រេចមកវានៅតែក្នុងចេតនាក្នុងចិត្ត រឿងដែលថាធ្វើ ជាមួយប្រសង់មានសិលមិនបរិសុទ្ធផលវាមិនសូវច្រើននឹងរឿងអញ្ចេះដោយសារវាមិនអាចញ៉ាំងអបរចេតនានឹងឲ្យល្អបានណាជួនកាលធ្វើទៅលោកទៅតាត់បាល់ជួនកាលវាចិត្តតែអកសើក្នុងចិត្តហ្នឹងហើយហ្នឹងដែលផលវាមិនល្អដោយសារអញ្ចឹងហ្នឹងហើយហើយដល់ធ្វើជាមួយលោកល្អថ្វាយអង្គមទៅវាអត់ស្ដាយដៃវាចិត្តតែជ្រះថ្លាសบายចិត្ត អាហ្នឹងតែចិត្តវាល្អរហូតនោះរឿងអញ្ចឹងតាប៉ុន្តែតាមពិតវាមិនមែនមកពីលោកទេមកពីចិត្តយើងវាប្រកាន់នោះឯងដដែលដដែលនោះឯងយល់ទេពីព្រោះពីព្រោះប៉ុនមិនមែនអ្នកទទួលអ្នកសម្រេចឲ្យទេអាត្មាឧទាហរណ៍យើងប្រកេនភិក្ខុមួយអង្គកាលនៅជា ពុទ្ធជនប្រកេនចង្ហាន់ណា ប៉ុន្តែលោកយកទៅលោកអត់តាន់បានឆាន់ទេស្រាប់តែលោកបដិបត្តិធម៌ទៅ ស្រាប់តែខ្លាយជាព្រះអរហន្តរួចទៅបានលោកឆាន់ឈ្មោះថាយើងមិនបានប្រកេនចំពោះព្រះរហន្តទេ គឺយើងប្រកេនចំពោះពុទ្ធជនដ៏ដែលពីព្រោះនៅពេលដែលលោកល្អល្អរឿងលោកណាយល់ទេយល់ទេហ្នឹងហើយអញ្ចឹងប៉ុន្តែមិនមែនបានន័យថាអញ្ចឹងចេះតែធ្វើទៅកំរើស ថាបើចិត្តយើងវាស្មើអស់ហើយចាំបាច់រើសអីតែក្រែងលោចិត្តយើង វាអត់ស្មើវាចេះតែអត់សบายចិត្តអញ្ចឹងណាត្រូវបង្រៀនចិត្តនឹងឥឡូវមកថាអញ្ចេះចោះថាសម័យនេះហើយឬក៏សម័យព្រះក៏ដោយក៏មានលោកខូចដែរលោកខូចសម័យព្រះខ្លះខូចជាងអាត្មាឆ្ងាយហ៎មែនណា មែនតាពួកអាត្មាទោះបីខូចយ៉ាងណាអាត្មាមិនតន់ខូចដល់ព្រះអង្គពិបាកមកបញ្ញត្តិសិក្ខាបទទេបើឆាប់បកីវិញកាលនោះព្រះអង្គបញ្ញត្តិនេះចេញអានោះព្រះអង្គបញ្ញត្តិនេះចេញអានោះរហូតហឹមហើយបើនិយាយពីខូចវិញជាមួយស្រីស្រីវិញជាមួយខ្មោចនោះក៏ទៅដែរមែនទេហ្នឹងហើយខ្មោចស្រីស្រីនៅសល់តែឆ្អឹងហ្នឹងក៏ទៅដែរ លោកសម័យព្រះនិយាយតែលោកខូចមិននិយាយលោកល្អហើយប៉ុន្តែអាត្មាទៅមិនរួចទេនៅសល់តែឆ្អឹងអីនោះហ្នឹងហើយហើយយើងចេះតែថាលោកឥឡូវយ៉ាប់តែអាត្មានិយាយលោកសម័យ5យ៉ាប់មកសធឹកខ្លះមួយមេស្វាក៏មានដែរតិចជឿបើកមើលដល់3ដងកន្លែងខ្លះអាត្មាមិនហ៊ាននិយាយខ្លាចថាអាត្មានឹងវាຫມត់ដាច់ ប៉ុន្តែមានណាមើលដូចពិខុមួយអង្គស្រឡាញ់នាងម្នាក់តាំងពីនាងនៅរស់រហូតដល់ស្លាប់ស្លាប់គេដុតខ្ទេចនៅសល់តែជូងទៅប្រមូលជូងមកដាក់ពោបពីលើទៀតដងមិនមិនវាចូលទៅស្ទះនោមនឹងលោកសម័យព្រះហើយចង់ដឹងថាដោះស្រាយមិនដែរដល់វាស្ទះអញ្ចឹងដឹងដែរចង់ស្ដាប់ដែររឿងពិតទៅទៅខ្មែរនិយាយ មិននិយាយដើម្បីស្អីគាត់និយាយឲ្យដឹងថាការពិតថាកុំនិយាយបាទហ៎យកអស់ទៅមកហ្នឹងហើយហើយដល់វាចូលទៅជាប់ក្នុងអាហ្នឹងទៅវាហើមហើមទៅនោមចេញដល់នោមចេញដឹងមិនទេដឹងដោះស្រាយមិនទេទៅប្រាប់ព្រះអង្គព្រះអង្គថារឿងនេះមានតែភាសាខាទេដោះស្រាយបាន ហើយវិសាខាស្អាតអូស្អាតអូណាស្លៀកលហើយលហើយដើរមកអីនោះផ្ទុះចេញភុចមកបានធូរទៅហើយញាតិញោមរឿងអញ្ចឹងបើសម័យឥឡូវនេះមិនដឹងផ្សាយ Facebook មិនទៅអូងាប់ហើយប៉ិនសម័យនោះគេចាត់ទុកតែធម្មតារឿងអញ្ចឹង ប៉ុន្តែគ្រាន់តែឲ្យទៅព្រះអង្គបញ្ញត្តិថាឈប់ឲ្យធ្វើអញ្ចឹងបញ្ញត្តិទៅក៏ស្ងប់ទៅមានអាណាទៅផ្សាយភាសាហេតុរឿងធម្មជាតិសត្វលោកមែនអត់ហើយឯងឲ្យទៅលឺលោកមួយមួយនិយាយពីនិយាយពីសបាយផ្សាយនោះមែនទេដូចផ្សាយឲ្យបានទៅពៀនអញ្ចឹងមែនទេ ហ្នឹងហើយអញ្ចឹងមិនថ្មចង់និយាយថាមិនថ្មគ្រប់គ្រងមនុស្សខូចទេគ្រាន់ថាញាតិញោមត្រូវដឹងថា នៅទីណាក៏ជាមនុស្សដែរទោះបីល្អថានៅវត្តណាល្អក៏មនុស្សដែរហើយមនុស្សដែលថាកន្លែងល្អហ្នឹងក៏មានខូចដែរព្រោះថាគ្មាននរណាល្អប្រហែលប្រពុតទេប៉ុន្តែនៅជាមួយជាមួយប្រពុតហ្នឹងក៏មានមនុស្សខូចដែរ ទេវតាត់នៅមួយព្រះអង្គតាឃើញលបងខូចខូចអត់វាមានសណ្ដានខូចវាខូចហ៎មែនទេហ្នឹងហើយអញ្ចឹងបានថារើសពេកនឹងរយណាទេដោយថ្មតែនិយាយមួយមិត្តភ័ក្ដិអញ្ចឹងបើថារកប្រពន្ធដែលល្អឥតខ្ចោះពិតជាកន្លោះមកយោហើយវាគ្មាននរណាឥតខ្ចោះមែនទេណាលមុំមុំលៀងទឹកប្រើទៅ ហ្នឹងហើយអញ្ចឹងបានអាត្មាមុនមកមុនមកនោះអាត្មាប្រជុំគណៈកម្មការប្រជុំញាតិញោមទាំងអស់អាត្មាថាតើញាតិញោមចង់បានព្រះសង្ឃល្អឬអត់ឆ្លើយទាំងអស់គ្នាគឺចង់មកថាបើចង់ងាយបំផុតញាតិញោមមិនចាំបាច់ស្វែងរកទេឥឡូវវត្តយើងមានហ្នឹងស្មាននិយាយសម្ដីស្មាននោះណា បើនិយាយការប្រាប់ញាតិញោមថាញាតិញោមមិនចាំបាច់ជិះស៊ីក្លូដើររត់ទេ ពីព្រោះយើង មានកន្លែងដាំគឺវត្តអារាមនេះឯងយើងបង្កើតការសិក្សារៀនសូត្រនិងកិច្ចគោរពប្រតិបត្តិឲ្យតែល្អទៅដាក់ច្បាប់ឲ្យតែល្អទៅ ប្រកាសជាដោះប្រសងល្អហើយយល់ទេបើយើងមិនយក ចិត្តទុកដាក់វិស័យអប់រំយើងអត់គិតគូរឲ្យលោកសិក្សារៀនសូត្រលោកអត់ចេះឲ្យលោកទៅធ្វើល្អមិនខ្មិច ខ្លាយជាមនុស្សល្អមិនកើតមែនទេហ្នឹងហើយកាលណាដីវាល្អឥឡូវយើងមានចំការស្រាប់ហើយចាំបាច់ទៅដើររោផ្លែឈើក្នុងព្រៃអីទៀតមិនដាំស៊ីខ្លួនឯងហ្មងទៅបើយើង ស្វែងរក លោកល្អនៅវត្តដែលគេល្អស្រាប់វាគង់តែបានជួបហើយប៉ុន្តែវានៅឆ្ងាយណាស់យើងមិនបាន ទៅញឹកញាប់ទេ តែបើយើងបណ្ដោះធនធាននៅគៀកនឹងផ្ទះយើង នៅនឹងវត្តយើងយើងនឹងបានជួបរាល់ថ្ងៃ យើងនឹងបានថ្វាយបង្គំរាល់ថ្ងៃយើង នឹងបានស្ដាប់ធម៌រាល់ថ្ងៃនឹងប្រទេសជប៉ុនគេរៀបរចនាសម្ព័ន្ធឲ្យឲ្យប្រទេសគេរីកចម្រើនគឺភូមិមួយផលិតផលមួយចឹងមកមែនមែនអត់ដឹងហ៎អឺហើយហើយអ្នកសួរថាបរិញ្ញាមិនដើម្បីឲ្យពុទ្ធបរិស័ទនឹងធ្វើបុណ្យឲ្យវាធម្មតាអញ្ចឹងហ៎កុំឲ្យប្រកាន់អញ្ចឹងមែនហ្នឹងហើយ វាគ្មានអីក្រៅពីការយល់ដឹងទេញាតិញោមយល់ដឹងឲ្យអស់កុសលាធម្មាអកុសលាធម្មានឹងគឺថាធัวអាក្រក់ធัวល្អនឹងវាទុំនឹងបុគ្គលណា បុគ្គលនឹងអាក្រក់ធัวល្អចូលទៅកាន់បុគ្គលណា បុគ្គលនឹងហើយដែលហៅថាបុគ្គលល្អឃើញទេពពុទ្ធត្រាស់ថាសត្វសៅមងព្រោះចិត្តសៅមងសត្វបរិសុទ្ធព្រោះចិត្តបរិសុទ្ធ នៅពេលដែលបដិសមនុស្សម្នាក់សម្រេចគុណធម៌ជាអរិយបុគ្គល មិនមែនដូររូបរាងកាយទេរូបរាងកាយនៅដល់ដែលដូរតែចិត្តគំនិតតាដូរតែអតចរិតដូរតែចិត្តគំនិតដូរតែអំពើដែលត្រូវធ្វើអត់មានត្រូវដូររូបកាយទេអញ្ចឹងបានវត្តរតនារាមដែលថាមានរឿងលោកអញ្ចឹងចោះថតផ្សាយហ្នឹងរហូតដល់ញាតញោមខ្លះថា ចង់ដុតគាត់នឹងចោលព្រោះគាត់នឹងវាចង្រៃ វាទៅចង្រៃអីរឿងកត់ហ៎ឃើញនឹងដោយអត់យល់យល់ទេហ្នឹងហើយកុំថាឡើយដល់ទៅកត់ដែលជារបស់ ខាងក្រៅសូម្បីមនុស្សម្នាក់ធ្លាប់ធ្វើអាក្រក់ក៏ដោយតែថ្ងៃក្រោយកត់កែប្រែមនុស្សនឹងមិនមែនអាក្រក់ទៀតទេអាក្រក់រឿងអតីតកាលដោយអង្គុលិមៀលចឹងពីមុនមហាចោប៉ុន្តែក្រោយពេលដែលកែខ្លួនហើយឃើញច្បាស់សច្ចធម៌ជាមនុស្សថ្មីមួយទៀតគឺមានចិត្តគំនិតថ្មី ព្រះអង្គសម្ដែងថាម៉េចយោចៈពុពេបមជ្ជត្វាអ្នកណា ប្រមាទកាលពីពេលមុន បច្ឆាសោណបមជ្ជតិលុះពេលខាងក្រោយคล้ายជាមនុស្សមានស្មារតីជាអ្នកឈប់ប្រមាទសោម៉ាំងលោកាំងពភាសេតិបុគ្គលនោះឈ្មោះ ថាញ៉ាំងលោក នេះឲ្យភ្លឺស្វាងអភិមុតតោវិចន្តិមាប្រៀបដូចព្រះច័ន្ទរួចចាកពពកអញ្ចឹងមនុស្សថាជប់បកែខ្លួនឲ្យមិនទៀត ថាពធពង្រៀនឲ្យមនុស្សត្រឹមកែខ្លួននឹងឯងត្រឹមល្អនឹងឯងរស់ស្អីឲ្យលើសល្អនឹងទៀតធ្លាប់អាក្រក់ក៏ដោយត្រឹមល្អនឹងចប់ហើយចង់រស់ស្អីឲ្យលើសល្អទៀតឥឡូវអមែនទេញញោមប៉ុន្តែមនុស្សយើងអត់ចេះឲ្យតម្លៃគ្នានេះខ្មែរយើងកន្លែងហ្នឹងកន្លែងហ្នឹងដែលធ្វើឲ្យខ្មែរយើងអាប់មុខអាប់មាត់ឲ្យតម្លៃបរទេស ខ្លាំងពេកសូម្បីតែខ្មែរដូចគ្នាអាត្មាថាចុះ ខ្មែរនៅក្នុងស្រុកមុំឯងបើឃើញខ្មែរអាមេរិកកាំងអីទៅដូចវាគ្រាន់បើមើលទៅមែនទេមែនទេនឹងជួនកាលអ្នកអាមេរិកកាំងទៅនឹងអត់លុយចាយផងហ្នឹងអ្នកខ្លះទេនឹងប៉ិនឲ្យដឹងថាទៅពីអាមេរិកដូចដូចរឿងដូចបានតែមអាមេរិកមកមែនទេហ្នឹងហើយអគ្រូដូចគ្នាក៏ដែរ បើថាគ្រូខ្មែរនឹងចង់រៀនចេះប៉ុណ្ណាក៏ដោយបើប្រៀបជាមួយគ្រូជនជាតិអាមេរិកអញ្ចឹងណាដូចនៅតែអន់ជាងគេមិនឲ្យតម្លៃមែនទេហ្នឹងហើយហើយជាពិសេសអ្នកស្រុកភូមិនឹងអត់សូវឲ្យតម្លៃឯឧទាហរណ៍អ្នកខ្លះអាធ្លាប់លើផ្ទាល់នឹងតិចអញ្ចឹងពីមុនក្រលំបាកក្រោយមកគាត់ខំរៀនសូត្រគាត់ខំរស់ស៊ីបាន មានជាងគាត់ណាដឹងគាត់និយាយមិនហិចគាត់របស់សាទរគាត់នឹងអានឹងពីមុនស្អីវាលហាមមកធ្វើខ្ញុំបំរើខ្ញុំហ្នឹង និយាយចឹងនិយាយនេះអត់ត្រូវទេ ពីព្រោះអីពីព្រោះគាត់គួរតែខ្មាស់គួរតែកោតសរសើរគេត្រង់ថាម៉េចពីមុនគាត់ឈរនៅជួរមុខម្នាក់ហ្នឹងនៅជួរខាងក្រោយនោះគេឡើងកងតួវ៉ាគាត់ផុតអត់ព្រមឃើញនៅគាត់អន់មនុស្សហ្នឹងគឺជាមនុស្សដែលគួរសរសើរជាទីបំផុតអអ្នកខ្លះគាត់ចេះអសរមុនគាត់អានរួចអីចឹងទៅមនុស្សម្នាក់ហ្នឹងអត់ចេះអសរអីទេ ប៉ុន្តែថ្ងៃក្រោយទៅគាត់រៀនបានថ្នាក់គួរគាត់ចេះដឹងអញ្ចឹងទៅគាត់លើកអាពីមុនតើអានឹងមានដឹងស្អីវិញពីមុនខ្វាក់ថ្ងៃហ្នឹងថាមិនមែនត្រូវនិយាយអញ្ចឹងទេតាមពិតមនុស្សនឹងគួរឲ្យសរសើរណាស់ពីព្រោះគេទៅក្រោយយើងតែគេទៅមុខយើងបាត់យល់ទេញាតិញោមព្រះអង្គឲ្យគិតតម្លៃមនុស្សដោយផ្កាឈូកអញ្ចឹងកុំគិតពីកន្លែងវាកើតតា វាមិនសំខាន់ថាកើតណាទេសំខាន់ថាតើគេរៀបចំជីវិតយ៉ាងម៉េចដូច Bill Gates គាត់និយាយចឹងថាកើតមកក្រមិនមែនជាកំហុសរបស់អ្នកទេតែបងងាប់ទៅវិញគ្រាន់នឹងជាកំហុសពីព្រោះពេលវេលាបានអនុគ្រោះឲ្យអ្នកប្រឹងប្រែងយល់ហើយព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យ មនុស្សធ្វើដូចផ្កាឈូកអញ្ចឹងហើយឲ្យតម្លៃមនុស្សឲ្យដូចផ្កាឈូកដែរព្រះអង្គថាផ្កាឈូកគឺជាផ្កា ដុះនៅក្នុងវត្ថុមិនស្អាត ទឹកនិងភក់ដែលដុះពីមាសទេប៉ុន្តែនៅពេលដែលផ្កាឈូកលូតផុតទឹកហើយផ្កានឹងនឹងคล้ายទៅជាផ្កាមានក្លិនក្រអូបបរិពោដោយក្លិននឹងពណ៌ពេលយើងកាច់ទៅគ្មានអ្នកណាត្រូវគិតថាវាដុះពីកន្លែងណា សំខាន់វាល្អអញ្ចឹងបើយើងឲ្យតម្លៃមនុស្សយើងមិនអាចឲ្យតម្លៃថាអានឹងតកូលនេះអានឹងតកូលនោះខុសទៅទេហ្មង ចឹងបានព្រះអង្គរៀបចំនៅធម៌វិន័យនឹងព្រះអង្គរំលាយអវណ្ណៈនឹងចោល ដែលពួកព្រាមទាំងឡាយយល់ថា មានតែអ្នកកើតនៅក្នុងត្រកូលក្សត្រឬក៏ត្រកូលព្រាមទេដែលអាចសម្រេចកិច្ចការបានអ្នកកើតក្នុងត្រកូលចាន់ដៀលអត់បានទេអញ្ចឹងវាត្រូវអសកម្មនៅក្នុងសង្គមនឹងអ្នកកើតក្នុងត្រកូលទៀបថោកទោះបីរៀនចេះប៉ុណ្ណាគេអត់យកធ្វើការណាវាត្រូវវាត្រូវចោលធនធានមនុស្សច្រើន ហើយប្រកាន់ចឹងនៅឥណ្ឌាហើយព្រាមម្នាក់ហ្នឹងពេលជួបព្រះអង្គគាត់មានទស្សនៈអញ្ចឹងគាត់គិតថាមិនគាត់គិតថា គ្រូគាត់បរៀនអញ្ចឹងតាមព្រហ្មញ្ញសាសនាថាវណ្ណៈព្រាមកើតពីប្រអស់របស់ប្រព្រំវណ្ណៈស្ដាច់អីកើតពីទ្រូងវណ្ណៈទៀបថោកដូចច័ន្ទដេលនឹងកើតពីរោមជើងរបស់ប្រព្រំ នេះបានព្រះអង្គសួរថាមនាលព្រាមណែកើតពីណាកើតពីម៉ែនេះម៉ែណែកើតពីណាកើតពីយាយយាយណែកើតពីណាកើតពីយាយទួតហើយទួតកើតពីណាកើតពីយាយលួតហើយអ្នកឯងឲ្យច្បាស់ចែកអញ្ចឹងទៅល្ងើ ទៅថាកើតពីមាត់ព្រំ មនុស្សអញ្ចឹងដល់គិតវាមិនឃើញអាដូមដបងបំផុតចិត្តតែឲ្យព្រះនេះព្រះនោះបកកើតអញ្ចឹងទៅបានព្រះអង្គវិលមកវិញថា មនាលព្រាមអំបញ្ញមិញអ្នកឯងនិយាយថា មានតែវណ្ណៈព្រាមទេដែលអាចសម្រេចកិច្ចការបានវណ្ណៈទៀបថប់សម្រេចមិនបានឥឡូវតថាគតលើកឧទាហរណ៍ឲ្យអ្នកឯងស្ដាប់ធម្មជាតិភ្លើងមានតែភ្លើងដែលឆេះពីអស់គូគីទេឬដែលអាចចំអិនបាយឆ្អិនចុះបើដុតអាចគោដាំបាយឆ្អិនអត់ ចាណត់ចានដូចគ្នា ធម្មជាតិភ្លើង គឺវាក្តៅមនុស្សល្អឬក៏អាក្រក់មិនមែននៅលើត្រកូលទេគឺនៅលើការប្រព្រឹត្តនៅលើការធ្វើឃើញទេពាក្យរបស់ព្រះអង្គឲ្យតែយើងលើកយកពាក្យព្រះអង្គមកបានដឹងយើងថាព្រះអង្គមិនមែនជាពាក្យ logical ពាក្យទេមិនមែនត្រឹមតែ logic ទេគឺវាពាក្យដែលមានហេតុផលពិតមិនមែនគ្រាន់តែសមហេតុផលទទួលយកខ្លះមិនពិតទេ ត្រូវហើយពិតទៀតយល់យល់យល់ថាម៉េចនឹងអាមួយទៀតចាព្រះសង្ឃដែលគ្មានសិលបរិសុទ្ធអាចសូត្រចងឬសេមាឬទេអឺកុំអោយតែត្រូវអាបត្តិធំចឹងណាអាបត្តិតូចមុនឡើងសំដែងយើងសំដែងអាបត្តិចេញទៅយល់ទេចប់ទី6ធ្វើបន់ជាមួយព្រះសង្ឃមានសិលបរិសុទ្ធ ឧទាហរណ៍សឹងតែគ្មានសិលទល់តែសោះតែបាសកបាសិកាអត់បាន ដឹងជាប្រសងអង្គនោះទេព្រោះលោកសង្រួមល្អពីមុខអញ្ចឹងមកថែមឲ្យពាក្យពីមុខដោយប្រសងដែលមានសិលបរិសុទ្ធតើបានបុណ្យឬទេ ឬមួយស្មើនឹងធ្វើទៀនដល់អ្នកដែលគ្មានសិលដោយថ្មថាអញ្ចឹងគ្មានចិញ្ចិញណាទៅវាស់ទេគ្មានគីឡូទេ ប៉ុន្តែយើងអាចវាស់ក្នុងចិត្តរបស់ខ្លួន យើងមានសតិគឺជាគ្រឿងវាស់សេចក្តីល្អផ្លូវចិត្តច្រើនប៉ុននឹងផោរផង់សេចក្តីល្អផ្លូវចិត្តតិចប៉ុននឹងមិនផោរផង់ប៉ុណ្្នឹងឯងពីព្រោះបើយើងធ្វើប៉ុនអាឡ័យទៅស្ទាបបេះដូងលោកស្ទាបមិនត្រូវទេស្ទាបបេះដូងខ្លួនឯងទៅត្រូវយល់យល់ទេបើអាឡ័យទៅមើលទៅប្រកេនឲ្យមុនលោកឆាន់អត់ដល់ ហឹងហើយលោកនឹងមិនអាឆាន់ហើយនឹងទៅធ្វើអីឥឡូវទៅមើលនឹងងំហើយមកមើលចិត្តខ្លួនឯងបុណ្យដ៏ល្អបំផុតបើញាតិញោមប្រគេនទានមកចង់បានបុណ្យច្រើនបុណ្យនឹងតិចបណ្ដោយឲ្យតែធ្វើឲ្យទៀមទាណាបុណ្យនឹងទៅជាសៅមកបុណ្យដែលល្អបំផុត គឺធ្វើមិនទៀមទាល្អបំផុតដូចយើងជួយគេអញ្ចឹង ជួយទាសគុណជួយមិនស្មោះដោយអង់គ្លេសគេថា don't mention it ពេលគេអរគុណអីណាអូយកំពរនីអីមិនយ៉ាងហ៎មាននេះអត់ចង់បានសគុណទេចុះបើឲ្យរបស់សំណោះដៃអានឹងល្អហ៎បរោះម្នាក់ឲ្យចិញ្ចៀនមួយវង ទៅនារី ម្នាក់យើងមើលទៅអូចិញ្ចៀនថ្លៃប៉ុន្តែវាចង់បានលើសអាចិញ្ចៀននឹងទៀត Valentine's Day កុលាបមួយទងមើលដូចល្អណាស់អញ្ចឹងណាប៉ិនបើមុខនាងនឹងប្រហែលយាយ80មើលឲ្យអត់អញ្ចឹងឲ្យដោយ បង្កប់នៃស្អីក៏ដោយឲ្យតែចង់បានអីមកវិញគឺអារបៀបឲ្យនឹងវាអត់ផលផល